ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី21ខែមីនាអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើនៅតាមតំបន់មួយចំនួន Blue Strong Power Plus Power to Win នៅថ្ងៃទី14ខែមិនិនាឆ្នាំ2023បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី14ដល់ថ្ងៃទី21ខែមិនិនាឆ្នាំ2023ក្នុង អំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីត្រនងសម្ពាធខ្ពស់ចិនទន្ទឹមនឹងនោះក៏អាចកើតមានសម្ពាធទាបតូចតូច ជា លក្ខណៈ local ផងដែរស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាលសីតុណ្ហភាពអបបរមាមានពី24ទៅ 36អង្សាសេសីតុណ្ហភាពអតិបរមា មានពី34ទៅ37អង្សាសេអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតំបន់កំពង់រាបសីតុណ្ហភាពអបបរមា មានពី23ទៅ25អង្សាសេសីតុណ្ហភាពអតិបរមា មានពី35ទៅ37អង្សាសេធាតុអាកាសក្តៅហើយស្ងួតតំបន់មាត់សមុទ្រសីតុណ្ហភាពអបបរមា មានពី23ទៅ25អង្សាសេសីតុណ្ហភាពអតិបរមាមានពី33ទៅ 15អង្សាសេអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើអ strong power plus. Power to win.